តោះឥឡូវអាប់ដេតរឿងអូលេកូណាសូខ្យាវិញម្ដងបាទខ្ញុំគិតថាបងប្អូនក៏ចង់ដឹងរឿងរ៉ាវនេះដែរបាទរឿងផុកបាដែលឈូសយកកាតក្រហមបងប្អូនអរគ្នាបាទគឺគេហៅថាខ្ញុំក៏ដឹងដែរថាបងប្អូនគិតថាវាជាចេតនាបាទរបស់ផុកបាដែលចូលទៅឈូសយកកាតក្រហមដើម្បីជាការកឡុកដល់លោកអូលេកណាសូខ្យាធ្វើឲ្យគាត់ឈឺក្បាលរឿងហ្នឹងក៏មិនយ៉ាងដែរបាទ ប៉ុន្តែតាមរយៈការជាប់ការប្រកួតបាទជាមួយនឹង Liverpool លទ្ធផល5ទល់0បាទគឺជាការចាញ់ជោគជាំមែនទែនបាទនៅ Old Trafford ធ្វើឲ្យមានរឿងរ៉ាវបាទជាច្រើនបានសរសេរក្នុងនោះខ្ញុំចាប់ចំណុចខ្លឹមខ្លឹមបាទខ្លឹមខ្លឹមគឺយកមកជម្រាបជូនបងប្អូនតកតងទៅនឹងអនាគតបាទរបស់អូលេកូណាសូភីបាទក្រោយចាញ់ការប្រកួតភ្លាមភ្លាមបាទក្នុងនោះគឺផ្ទៃក្នុងបាទរបស់ Man U បាទន័យថា ក្បាលម៉ាស៊ីនបាទគឺក្រុមការងារថ្នាក់ដឹកនាំរបស់ Man U នឹងបានប្រជុំគ្នាបាទនៅថ្ងៃច័ន្ទគឺបានអឺលើកប្រធានបទអនាគតរបស់អូឡេក្រោយការចាញ់លីភូ5-0ថាតើគួរបន្តឬក៏គួរដេញចេញបាទអានឹងមួយទី2បាទគេថា main part of board បាទគេថាអឺក្រមរក្សាវិបាលអញ្ចឹងណា បាទហើយនឹងលោក Sir Alex Ferguson បាទ Sir Alex Ferguson គឺគាត់ចង់ទុកឱកាសឲ្យការប្រកួតមួយទៀតបាទទៅអូលេកាណាសូខ្យាដឹកនាំនៅ ក្នុងចុងសប្តាហ៍នេះបាទជាមួយនឹងមន់ខ្នៃមាសត្រមត់ស្ពើបើសិនជា Man U ឈ្នះតាមរយៈទម្រង់ណាមួយល្អអូលេបាទគឺនឹងអាចមានកៅអី ទៅបន្តទៀតតែបើសិនជាឈ្នះដោយទម្រង់បបាក់មើល ឬក៏ចាញ់ស្ពើទៀតឬក៏ស្មើនោះកៅអីរបស់លោកអូឡេនឹងត្រូវចេញពីស្ពើក្រោយ ពេលចប់អឺនឹងចេញពីមែនយូក្រោយ ពេលចប់ជាមួយនឹងស្ពើបាទនេះជាចំណុចទី2បានន័យថាសរុបមកវិញក្រុមប្រឹក្សាពិបាលជាមួយនឹងលោក Sir Ferguson ចង់ឲ្យឱកាសម្ដងទៀតទៅលោកអូឡេក្នុងការដឹកនាំជាមួយនឹងស្ពើនៅចុងសប្តាហ៍នេះបើសិនជាឈ្នះអូខេតែបើសិនជាចាញ់ឬក៏ស្មើគឺនឹងត្រូវដេញចេញ100% ចំណុចទី3បាទចំណុចទី3គេហៅថាគេសរុបព្រឹត្តិការណ៍មួយខែតែម្ដងគេហៅថា pressure បានន័យថាសម្ពាធខ្ពស់បាទក្នុងការរៀបចំទម្រង់លេងដែលមិនល្អសម្រាប់លោកអូលេកណាសុភាក្នុងការដឹកនាំ5ប្រកួតចុងក្រោយមិនជោគជ័យបាទមិនជោគជ័យវាមានឈ្នះដែរតែឈ្នះទាំងវេទនីអញ្ចឹងណាបាទឈ្នះទាំងថប់ថប់ទាំងហើមបាទអញ្ចឹងសម្ពាធក្នុងមួយខែនេះគឺបានដាក់ទៅលើ លោកអូឡេបាទថាតម្រង់គាត់ហ្នឹងគឺมันបានល្អបាទរឿងបន្តទៀតបាទដែលបងប្អូនល្បីរឿងអន់តូនីយ៉ូកុងតេបាទជាមួយនឹងស៊ីនីឌីតស៊ីស៊ូស៊ីដាន់បាទដែលបងប្អូនកំពុងតែតាមដានថាលោកកុងតេបាទនឹងជាបេក្ខភាពចូលមកចំនួនរបស់លោកអូឡេនិងលោកស៊ីដាន់ក៏ជាបេក្ខភាពបាទមកដឹកនាំបាទអឺអឺមែនយូដែរ មាន បាទព័ត៌មានចេញមកដែរគេហៅថាគ្មានអឺឯកសារគ្មានការចរចាគ្មានការតាក់តងផ្លូវការ បាទទៅលោកអាន់តូនីអូកុងតេណឡយទេ បាទសម្រាប់ភាគីមែនយូជាមួយនឹងលោកកុងតេឬក៏ជាមួយនឹងលោកស៊ីដានมันទាន់មានគេហៅថាឯកសារផ្លូវការការចរចាផ្លូវការជាមួយនឹងគ្រូបង្វឹកទាំងពីរនោះទេបាទ ប៉ុន្តែបាទគ្រូបង្វឹកជនជាតិអ៊ីតាលីនោះគាត់បានបង្ហើបថាស្រឡាញ់ការងារនៅ Manchester United ក្នុងនាមជាគ្រូបង្វឹកគាត់បង្ហើបតែប៉ុណ្្នឹងទេប៉ុន្តែភាគីទាំងពីរលោកកុងតេជាមួយនឹង Man U មិនទាន់ចរចាឯកសារផ្លូវការនៅឡើយទេអឺរឿងមួយទៀតដែរតកតនទៅលោកកុងតេគឺគាត់មានគេហៅថា requirement ការទៀមទាច្រើន បាទទៅលើ Man U ឧបមាថាគាត់ចូលមកត្រូវទិញកីឡាករតាមគាត់ គាត់ចូលមកត្រូវបានជំនួយការរបស់គាត់ចូលមកដែរការចូលមកគឺត្រូវបានគាត់រៀបចំតម្រង់របស់គាត់អញ្ចឹងគឺគាត់ទៀមទាចំណុចសំខាន់សំខាន់ដើម្បីឲ្យ Man U យល់ស្របទើបគាត់អាចមកបានបាទនេះជាចំណុចមួយតទៅមួយឃ្លាទៀតបាទមួយចំណុចទៀតអឺលោកកុងតេគឺគាត់មាន ចំណុចពិសេសមួយបាទគេហៅថា to be clear about Antonio Conte by never been a fan of joining club during the season បានន័យថាគឺគាត់មិនដែលចូលមកពាក់កណ្ដាលផ្លូវក្នុងការដឹកនាំក្លឹបមួយទេតាំងពីគាត់ចេះដឹកនាំក្លឹបមកតើថាចប់រដូវកាលមានការតាក់ទងទើបគាត់ចូលមកគាត់អត់ចូលមកគេហៅថាធ្វើជាគ្រូបង្វឹក second hand ទេ បាទគេថាធ្វើគ្រូបង្វឹកបន្ទាប់ទេបាទអញ្ចឹងបើសិនជា Man U អាចអឺយកលោកកង់តេបានមកមែនបានន័យថា Man U គឺជាក្លឹបមួយគត់បាទនៅលើពិភពលោកដែលអាច ផ្លាស់ប្ដូរចិត្តកង់ទេចូលដឹកនាំពាក់កណ្ដាលផ្លូវនៅក្នុងរដូវកាលបានព្រោះកន្លងមកលោកកង់ទេគឺគាត់អត់ដែល ដឹកនាំក្រុមណាមួយពាក់កណ្ដាលផ្លូវនៅរដូវកាលទេតើតែចប់រដូវកាលពាក់កណ្ដាលរដូវកាលទើបគាត់ចូលមកដឹកនាំជំនួសតែគាត់អត់ត្រូវបានទៅណារាគ្រូណាដេញចោលមួយគាត់ចូលមកជំនួសកង់ទេអត់ដែលទេអានេះខ្ញុំអានតាមសារព័ត៌មានមកអញ្ចឹងណាបាទបងប្អូនខ្ញុំមិនទាន់បានសើចច្បាស់ពីលោកកុងទេថាអញ្ចឹងមែនឬក៏អត់ទេ តែឥឡូវយើងយករបស់គាត់ទៅពួកអាចយកបានបាទវីសាព័ត៌មាន Fabrizio Romano អញ្ចឹងបើសិនជា Man U អាចហៅកុងតេបានមកមែនគឺវាជារឿងល្អបាទមានតែ Man U ទេដែលអាចផ្លាស់ប្ដូរចិត្តកុងតេឲ្យចូលរួមដឹកនាំពាក់កណ្ដាលព្រឹត្តិការណ៍បានបាទអញ្ចឹងសរុបមកវិញកុងតេគាត់មាន unique ត្រង់នឹងមួយ ហើយខ្ញុំចង់បញ្ជាក់បងប្អូនច្បាស់ច្បាស់ថាលោកកុងតេនិង Man U រួមទាំងលោកស៊ីដាន់និង Man U មិនទាន់មានការចរចាផ្លូវការណាមួយក្នុងការចូលរួមមកដឹកនាំមែនយូនៅឡើយទេអញ្ចឹងបានន័យថាគ្រាន់តែសារព័ត៌មានអឺរ៉ុបបង្ហើបថាគ្រូបង្វឹកកង់តេនិងគ្រូបង្វឹកស៊ីដាន់គឺជាបេក្ខភាពដែលស័ក្តិសមក្នុងការចូលមកចំនួនតំណែងតែប៉ុណ្ណោះមិនទាន់មានការចរចាណាមួយនៅឡើយទេបាទហើយបើរឿងស៊ីដាន់ខ្ញុំថា impossible ណាស់បាទมันអាចទៅរួចឡើយដោយសារតែ 2022លោក Didier Deschamps ដឹកនាំក្រុមជម្រើសជាតិបារាំងលើកចុងក្រោយហើយអ្នកចំនួនតំណែងក្រុមមន់កុកបារាំងបាទគឺជា legendary របស់គាត់គេហៅថា Zinedine Zidane Zinedine Zidane Zidane បាទគឺគាត់នឹងចូលទៅដឹកនាំក្រុមមន់កុកបារាំងជំនួសលោក Didier Deschamps ក្រោយ World Cup ឆ្នាំ2022អញ្ចឹងហើយបានលោក Zidane គឺ ខ្ញុំគិតថាភាគរយតិចណាស់សម្រាប់ការចូលមកចំនួនកន្លែងរបស់លោកអូលេកូណាសូជាតែសម្រាប់លោកកងទេខ្ញុំឲ្យភាគរយគាត់ច្រើនខ្ញុំឲ្យភាគរយគាត់ច្រើនសារអីគាត់ទំនេរគាត់អាចមកបានហើយសំខាន់គាត់ឆ្លាញ់ការងារនៅក្លឹប Man U គាត់គាត់ប្រហែលប្រាប់ខ្លួនឯងថាគាត់ឆ្លាញ់ការងារនៅ Manchester United នៅតែការចរចាផ្លូវការតែប៉ុណ្ណោះបាទហើយបាទហើយបាទអ្វីដែលសំខាន់កង់តេមកឬមក បញ្ជាក់ម្ដងទៀតបងប្អូនរាល់គ្នាគឺចាំការ ប្រកួតជាមួយនឹង Spur នៅក្នុងសប្ដាហ៍នេះសិនអញ្ចឹងបានន័យថាពី ថ្ងៃនេះរហូតដល់ថ្ងៃចុងសប្ដាហ៍គឺមិនមានការដេញលោកអូលេកាណាសូខ្យាចោលឡើយគឺគេសម្រេចថាឲ្យលោកអូលេនឹងដឹកនាំមួយប្រកួតទៀតពេលប៉ាស្ពើបាទបើសិនជាឈ្នះស្ពើតាមទម្រង់ណាមួយដែលគួរឲ្យកត់សម្គាល់គឺគេឲ្យអូលេដឹកនាំបន្តទៀតតែបើថាដឹកនាំចាញ់អឺគេហៅថាអឺអីគេ ឡាយសិនធាលាសិនហើយបាទបាយបាយសម្រាប់លោកអូឡេអញ្ចឹងនៅសមមកប្រកួតទៀតបាទជាឱកាសសម្រាប់លោកអូឡេក្នុងការស្រោចស្រង់កៅអីរបស់គាត់វិញ នៅក្នុងក្លឹប Man U នាពេលបច្ចុប្បន្នបាទលោក Hansi Flick ប្រហែលជាមិនស្ថិតនៅក្នុងទម្រង់នៃការប្រើប្រាស់ឬក៏ចំណូលចិត្តបាទរបស់ក្លឹប Manchester United ទេបាទគាត់គឺដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់បងប្អូនអរគ្នាបាទគឺទៅហើយបាទលោក Hansi Flick នឹង បាទអញ្ចឹងថ្ងៃនេះបាទគឺខ្ញុំអាប់ដេតបាទរឿងរ៉ាវបាទរបស់ក្រុម Manchester United បងឲ្យបងប្អូនអរគ្នាបានប៉ុណ្ណឹងសរុបព្រឹត្តិការណ៍គោជលដូចគ្នានិងរឿងរ៉ាវរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម23ឆ្នាំបាទនៅក្នុងព្រឹត្តិការណ៍ AFC Asian Cup អាយុក្រោម23ឆ្នាំ